ដឹងអត់របស់ជ្រុះតាមផ្លូវចឹងគឺវិស័យវាជាគ្រូបាក់គេពួកយើងកុំរើអីវានាំតែគ្រូដល់យើងទេ របស់គេជ្រុះចឹងវាជាគ្រោះរបស់គេសយអូនបងមាន100អត់ឲ្យអូនសិនមកបងឯងកន្លងលុយចឹងអត់ល្អទេណាកន្លងចឹងឯងកាត់សយបងតាតាពីវិញញ៉ៅអូនបងឯងបាត់ដបមែនចានេះបងរើបានណា នកន្លែងធ្វើការខ្ញុំខ្ញុំក្រណាស់បើបាត់លុយនេះទៅខ្ញុំអត់មានអីសងទេទៅអាយនឹងបាត់បង់ការងារមានលុយមើលជាមួយម៉ែនៅផ្ទះទៅមិនអីទេបងអូនគ្រប់យ៉ាងវានៅគ្រប់ទេបាត់បាត់តែណាតែថ្ងៃក្រោយត្រូវចិត្តចាំយ៉ាងផងបងលីអីចាអរគុណបងអូន គូយកប្រញាប់ទឹកលុយយកចាំទៅកបោកកបោកលុយបងកបោកលុយអត់បាត់ធ្វើម៉េចលុយគ្រឿងពេជ្រអូនទៅទៅទិញតម្លៃខ្ទង់1ដុល្លារណាបងអូនឯងចាំបានថាអូនឯងព្រួយពីនរណាអត់អូន បងឲ្យសាររំដាក់មើលតិចមើលបងប្រហែលជាភ្លេចនៅសួនច្បារបើចុះយើងឆាប់ទៅរកបងបងបងគ្រប់សិនដំបងនៅនេះអរគុណច្រើនបងស្រីតាមពិតទៅបងមានគុណលើបអូនទៅវិញទេ គុណច្រើនណាស់អូនស្រីអូនទាំងអស់ថាវាជាពេជ្រវាមានតម្លៃណាស់ហេតុអីក៏បងអូនរកបានវាហើយបងមិនយកវាបើទោះបីជាយកក៏គ្មានអ្នកណាគេដឹងដែរចាបងដឹងថាវាថ្លៃណាស់តែតម្លៃគុណធម៌របស់គូបងវាថ្លៃជាង បានផ្ដល់មេរៀនជីវិតឲ្យបងបានភ្លឺភ្នែក